ហើយភាសាក្រោយក្រោយច្រើនមកហ្នឹងក្នុងកាលនោះមានអ្នកសំពើទាំងច្រើនរយអ្នកណាក្នុង6 700អ្នកចាញ់អំពីមកឆិនប្រទេសហ្នឹងមកមកជួញខាងសវណ្ណភូមិស្រុកខ្មែរយើងហ្នឹងស្រុកខ្មែរយើងអីហ្នឹងពីដើមសម្បូរមាសហើយណាហ្នឹងហើយដល់ទៅបានធ្វើដំណើរត្រឡប់ទៅវិញវាត្រូវខ្យល់ខ្លាំងទៅ ទុកពេងមិនជាប់ទៅវាចិត្តតែខិតអង្កេលទៅទៅជួបនាងវិមានកៈប្រែតហ្នឹងទេទៅជួបជួបនាងហ្នឹងនាងហ្នឹងឲ្យឃើញទាំងវិមានប៉ុន្តែខ្លួនឯងអើតាបង្អួចមកឃើញតែមុខកំ plong plong ស្អាតណាស់នឹងដូចប្រចាំរះអំពីវិមានហ្នឹងអញ្ចឹងវាអត់ហ៊ានចេញខ្លួនមកឲ្យទេហ្នឹងហើយប្រាប់អ្នកសំពៅហ្នឹងអញ្ចឹងទៅប្រាប់អ្នកសំពៅហ្នឹងថា ខ្ញុំអត់ហ៊ានចេញទៅទេមិនបានអត់ហ៊ានចេញថាអត់មានសម្ពុតខ្មាស់ណាស់បិទបាំងខ្លួនដោយសក់អីប៉ុណ្ណឹងឯងអញ្ចឹង នាយសំពៅនឹងអាណិតក៏យកសម្ពុតរបស់ខ្លួននឹងថាឲ្យនាងចេញមកយកមកមកយកសម្ពុតទោះជាខ្ញុំបានទទួលពីដៃរបស់លោកម្ចាស់ក៏ខ្ញុំមិនអាចយកមកប្រើប្រាស់បានដែរហើយនៅនឹងសំពៅនឹងមានឧបាសកណាដែលគាត់មានសទ្ធា ដល់ប្រពុតព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកហើយមានសិលអានឹងសូមឲ្យលោកម្ចាស់ជូនសម្ពុតនឹងដល់គាត់ទៅខ្ញុំនឹងបានសម្រេចហើយកាលណាបើអត់ទឹះនៅទៀតនឹងឲ្យ មកដល់នាងខ្ញុំប្រែតនឹងនិយាយប្រាប់អញ្ចឹងណានៃសំពៅហ្នឹងគាត់ក៏បានឲ្យឧបាសកម្នាក់ដែលបានអញ្ជើញទៅប្រកបមុខរបរជាមួយហ្នឹងណានឹងរៀបចំខ្លួនឲ្យស្អាតបាទទាំងហើយបានឲ្យសម្ពុតស្លៀកមួយឲ្យដណ្ដប់មួយ នាយសំពៅហ្នឹងក៏បានជួនបាលសក់ហ្នឹងរួចទៅក៏អត់ទឹកនៅទៀនដែលគាត់បានធ្វើនឹងឯងតែកណាទៀនហ្នឹងបានមកឲ្យដល់នាងប្រែតហ្នឹងគ្រាន់តែប៉ុណ្ណឹងទេភ្លាមភ្លាមអត់មានចាំបាច់យូរថ្ងៃទេនាងប្រែតហ្នឹងមុខញញឹមញញែមចេញមកទៀតហ្នឹងវិមានឯកប្រែតហ្នឹងចេញមកបង្ហាញសម្ពុតជាទឹកដូចជាសម្ពុតនៅដែនកាសីអញ្ចឹងទៀតហើយមានសម្ពុតដតីដតីផ្សេងទៀតកើតឡើងក្នុងវិមានរបស់នាងហ្នឹងមិនមែនគ្រាន់តែសម្ពុតស្លៀកនឹងខ្លួនប៉ុណ្ណឹងទេ សបាយរីករាយហ្នឹងហើយដល់ពេលហ្នឹងសេចក្តីអស្ចារ្យដល់ពួកអ្នកសំពៅហ្នឹងមិនដែលធ្លាប់បានដឹងមកមិនធ្លាប់បានជួបអញ្ចឹងសោះក្នុងជីវិតរបស់អ្នកទាំងអស់ហ្នឹងក៏បានចូលទៅចិត្តអូបាសក់ហ្នឹងទៀតចូលទៅចិត្តអូបាសក់ហ្នឹងអូបាសក់ហ្នឹងគាត់ទូលមានគាត់ទូលមានអ្នកទាំងអស់ហ្នឹងឯងឲ្យមានសទ្ធាជឿគុណបរតនត្រ័យឲ្យមានសិលនឹងឲ្យដល់ប្រពុតធោសង្ឃជាទីពឹងទីរលឹកទៅឲ្យមានសិលអ្នកទាំងអស់ហ្នឹងជឿព្រោះឃើញភាពជាក់ស្ដែងអញ្ចឹងហ្នឹង ដល់អញ្ចឹងទៅក៏បានឧបាសកនឹងឯងពេលហ្នឹងបានគេលើកកង្កើងរាប់អានច្រើនអញ្ចឹងក៏បានចេញមកអើពីសំពៅមកសួរនាងវិមានវិមាននិកៈប្រែទឹកសួរពីបានវិមានបានអីសពគ្រប់អីហ្នឹងយ៉ាងណាយ៉ាងណាហ្នឹងបានមកដូចម្ដេចអីអីចឹងទៅបាននាងហ្នឹងរៀបរាប់អំពីការដែលបានធ្វើបន់ជាមួយប្រធានាស្រាប់នឹងឯងប្រទេនម្សៅលេខដែលប្រេងដងោហើយបានបាំងឆាប់ បានបាំងឆាតថ្វាយដល់ភិក្ខុនឹងដល់សាមណៈនឹងប៉ុន្តែបាប របស់នាងខ្ញុំនៅឲ្យផលនាងនឹងប្រាប់ថានៅតែ4ខែទៀតទេ4ខែមនុស្សនឹងទៀតទេខ្ញុំត្រូវចុតិទៅកើតនរកទៀតហើយប្រាប់អញ្ចឹងដល់អញ្ចឹងទៅបាសក់នឹងនាយសំពើនឹងអាណិតណាអាណិតដល់អញ្ចឹងទៅក៏បានប្រាប់ដល់នាងនឹងទៀតនាងត្រូវមានសេចក្តីជាយាមជួយខ្លួនឯងទៅនាងត្រូវ ធ្វើទាននាងត្រូវនឹករលឹកដល់ព្រះអរហន្តសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់គង់នៅនេះក្រុងសាវត្ថីនាងនឹងវាដូចជានឹកមិនឃើញខ្លួនឯងកន្លែងនឹងដែរណាទៀតហ្នឹងដល់តែថាបានគេរំលឹកតែបន្តិចប៉ុណ្ណឹងគឺថាវាអស់សង្ស័យវានឹកឃើញអញ្ចឹងបានថាមនុស្សយើងដែលកសាងមកចាំតែគេប្រាប់ហ្នឹងអាហ្នឹងវាអញ្ចឹងមែនតែតតែគេប្រាប់បានដឹងអញ្ចឹងមែនដូចជាសាវករបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងកសាងមកគឺថាតតែស្ដាប់ធម៌ព្រះអង្គបានបានត្រាស់ដឹង ចឹងសំបីស្ដាប់កលាស់គាថាដោយព្រះសិរីបុត្រអីចឹងហើយនឹងវាទៅតាមឧបនិស្ស័យទាំងណានាងនឹងចឹងដែររវល់តែកើតទុកភ័យដល់នៅតែ4ខែទៀតត្រូវចុកតិទៅកើតនរកម្ដងចឹងដល់ចឹងទៅវាភ្លេចពីរឿងការដែលត្រូវធ្វើនៅទីពឹងឲ្យខ្លួនឯងដល់ទៅបានស្រក់នឹងប្រាប់ចឹងទៅបានសបាយរីករាយទៀតនឹងបានតែរឿងកល្យាណមិត្តនឹងជួយអញ្ចឹងទៀតនាងនឹងបានជួបកល្យាណមិត្តនឹងគឺថាអស្ចារ្យហ្មងក្នុងជីវិតហ្នឹង ចឹងទៅក៏បានយកសម្ពុតទាំងសម្ពុតពីរផ្ទាំងយកសម្ពុតពីរផ្ទាំងរៀបចំទុកឲ្យស្រួលបួលផ្ញើតាមបបាសក់នឹងឯងដើម្បីបូជាថ្លៃដល់ព្រះសម្មាសម្ពុទ្ធហើយសូមផ្ដាំផ្ញើតាមបាសក់នឹងឯងសូមថ្វាយបង្គំព្រះសម្មាសម្ពុទ្ធឲ្យដល់ខ្ញុំផងផ្ដាំផ្ញើអញ្ចឹងឲ្យបញ្ជូនចិត្តជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធទាំងរួចទៅមានអាហារជាទឹកជូនដល់បាសក់នឹងឲ្យដល់នាយសន្ពៅនឹងទៀតផងអាហារមានអោជារសជាទឹក នាងហ្នឹងបានធ្វើទៀនក្នុងពេលហ្នឹងចឹងហ្នឹងរួចចឹងទៅ បានសម្ដែងរិទ្ធបញ្ជូនសំពៅហ្នឹងឲ្យមកដល់កំពង់ខាងមជ្ឈិមប្រទេសហ្នឹងយ៉ាងឆាប់រហ័សទៀតហ្នឹងចឹងរួចទៅបានអ្នកឈ្មោះទាំងអស់នឹងឯងមានបាសក់ជាដើមហ្នឹងសត្វតែជាអ្នកបានដល់ពុទ្ធពធប្រសងជាទីពឹងទីរលឹកហើយបានជួបប្រទេសនៅហេតុការអញ្ចឹងហើយរៀបចំកិច្ចការបញ្ញត្តិបញ្ញត្តិចូលទៅកលព្រះសម្មាសម្ពុទ្ធ បាទសក់នឹងឯងក៏បានក្រាបទូលរឿងនឹងដល់ព្រះសម្មាសម្ពុទ្ធដោយសពគ្រប់ទាំងអស់បានថ្លៃបង្គំព្រះអង្គឲ្យដល់នាងវិមានិកៈប្រែតនឹងឯងហើយបានថ្វាយសម្ពុទ្ធពីផ្ទាំងដែលនាងវិមានិកៈប្រែតផ្ញើមកនឹងដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងនៅរឿងរ៉ាវក្នុងជីវិតនឹងដោយពិសដាឲ្យដល់អបាសក់ទាំងអស់នឹងបានជាប្រយោជន៍ច្រើនណាស់ដល់អ្នកដែលបានស្ដាប់ធម៌ក្នុងពេលហ្នឹងទាំងចឹងហ្នឹងហើយថ្ងៃទី2ទាំង ថ្ងៃទី2នាងវិមានកៈប្រែតនឹងឯងបានចុតិអត់មានចាំបាច់4ខែណាទេថ្ងៃទី2ហ្នឹងបានចុតិអំពីវិមានកៈប្រែទាំងឯងទៅបរិសន្ធិនៅនាឋានតាវតឹងតាមកើតនៅឋានតាវតឹងជាទេពធីតាហើយមានបរិវារទៀតបរិវារ1000នាក់ទេពអប្សរ1000ជាបរិវារនៅនាឋានតាវតឹងដោយអំណាចប៉ុណ្ណាទៀតដែលបានថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ហើយនឹងសម្ពុតពីផ្ទាំងហ្នឹងហើយនឹងរឿងអីរឿងបានជួបជាមួយនឹងមនុស្សល្អអ្នកសំពើទៅហ្នឹងវាចេះជួបនឹងនៃសំពើចិត្តល្អហើយមានឧបាសកអ្នកមានសិលទៀតបានថារឿងរឿងសិលនេះល្អណាស់ទៀតសូម្បីនៅជាមួយនឹងអបាសកបាតិកាមិនចាំបាច់ដល់ទៅសិលដល់គួងខ្ពស់របស់បាបិជិតឡើយអញ្ចឹងបានថាគួរតែយើងប្រឹងប្រែងឲ្យយើងមានសិលល្អណាទៀត គឺសិល5ហ្នឹងទៅហើយដល់ទៅសិល5ហ្នឹងសូម្បីតែកុមារាកុមារីក៏អាចរក្សាបានដែរល្អណាស់ណាទៀតខ្ញុំខ្ញុំចង់រៀបរាប់ជាចុងក្រោយហ្នឹងអំពីប្រយោជន៍អានិសង្សសិលហ្នឹង15យ៉ាងព្រោះតែរាប់រាប់ប្រកេនគុណចាស់ជូនញាតិញោមមួយសិលសម្រាប់កសាងជីវិតយើងឲ្យគង់ពោះថ្លៃថ្នូរទៀតនឹងអ្នកណាក៏ស្រឡាញ់អ្នកណាក៏ចូលចិត្តដោយអំណាចជាអ្នកមានសិលវិជ្ជានៅអំពើអាក្រក់ផ្សេងផ្សេងបានទី2ដោយអំណាចសិលទៀត ហ្នឹងគឺជាភូមិឋាននៃការបំពេញគុណធម៌ខ្ពស់ខ្ពស់សមថវិបស្សនារហូតដល់បានសម្រេចមគ្គផលទៀតសិលមានកម្លាំងខ្លាំងណាស់ទី3ធ្វើឲ្យយើងរួចអំពីភ័យនិងពីវិរិយទាំងឡាយផ្សេងផ្សេងហ្នឹងហ្នឹងព្រោះយើងវាចាក់នៅពីវិរិយទាំង5ហ្នឹងចឹងហើយទី4ធ្វើឲ្យយើងមានប្រកដី នៅ ជាសុខហើយនឹងឲ្យសេចក្តីសុខដល់អ្នកដទៃទៀតផងដោយសារយើងមានសិល ទី5សិលណាបានឲ្យយើងមកកើតជាមនុស្សនេះកំភ្លេចគុណសិលណាទៀតហ្នឹងមេតាបិតាយើងមានគុណក្នុងបច្ចុប្បន្នហើយតែតែឲ្យយើងមកកើតជាមនុស្សនេះដោយសារយើងមានសិលណាហើយនឹងជួយឲ្យយើងរួចអំពីជាតិនេះទៅបានទៅកម្មសពតិភពដោយសារសិលទៀតហ្នឹងអញ្ចឹងសិលហ្នឹងល្អអញ្ចឹងណាទៀតល្អណាហ្នឹងទី5ណាដាក់តនអញ្ចឹងទី1 នាំឲ្យយើងកសាងខ្លួនបានពងពោះទី2ជាភូមិឋាននៃគុណធម៌ពុកពោះទី3ឲ្យយើងរួចទី20និង2ទី4នាំឲ្យយើងមានសេចក្តីសុខទាំងខ្លួនឯងទាំងអ្នកដទៃទី5នាំឲ្យយើងបានមកជាមនុស្សហើយនាំឲ្យយើងទៅកម្មសុគតិភពក្នុងអនាគតទី6សិលនឹងគឺមិនរើសវ័យទេមិនរើសវ័យមិនរើសភេទស្រីក៏បានប្រុសក៏បានក្មេងក៏បានចាស់ក៏បានរក្សាកុហកអបិចិត្តទៅតាមនឹងអញ្ចឹងល្អអញ្ចឹងទី7 សិលនាំឲ្យយើងរួចពីការចោទប្រកាន់របស់អ្នកដទៃព្រោះយើងមានសិលចត្រកដីគេបាត់អីអីឬក៏ថាមានអំពើចោរកម្មអីផ្សេងផ្សេងឃាតកម្មអីផ្សេងផ្សេងគេអត់ចោទយើងទេព្រោះយើងមានសិលទី8ជាទីគោរពជ្រះថ្លានៃមនុស្សទេវតាហើយដោយអំណាចដែលយើងមានសិលជាគំរូល្អដល់អ្នកដទៃផ្សេងផ្សេងទៀតណាហើយទី9នាំឲ្យយើងមានកល្យាណធម៌ទៀត នឹងវាចាបានអរិបត្តិនាំឲ្យយើងមានមេត្តាករុណាវាចាអតនេតទេនាំឲ្យយើងមានការចិញ្ចឹមជីវិតដោយប្រពៃវាចាកាមេសមិឆាចារៈនាំឲ្យយើងមានសេចក្តីសន្តោសក្នុងភរិយាស្វាមីវាចាមុសាវាទនាំឲ្យយើងមានសច្ចៈវាចាការបរិភោគនៅទឹកស្រវឹងនាំឲ្យយើងមានស្មារតីមានកល្យានធម៌ទៀតទី10ធ្វើឲ្យយើងមិនចេះភ័យខ្លាចនៅក្នុងទីស្ងាត់មិនខ្លាចអមនុស្សមិនខ្លាចខ្មោចយៈមេអីទេទៀតដែលមានសិលជាទីពឹងអញ្ចឹងណាហើយទី11ធ្វើឲ្យយើងជាអ្នកមានសិលណា ធ្វើទៀនជាមួយនឹងអ្នកដតីក៏បានបន់ច្រើនតេកីណាវិសុទ្ធិណាទៀនអ្នកមានសិលធ្វើទៀនបានបន់ច្រើនណាស់មិនត្រឹមតែប៉ុណ្ណោះអ្នកដតីធ្វើទៀនជាមួយនឹងខ្លួនដែលជាអ្នកមានសិលក៏បានបន់ច្រើននឹងមេតាបិតាអីចឹងនឹងដែលមានសិលថែមទៀតនឹងធ្វើឲ្យកូនប្រុសស្រីដែលគោរពបំរើនឹងបានបន់ច្រើនណានឹងថ្លៃបង្គំមេតាបិតាអត់សិល100ដងស្មើនឹងថ្លៃបង្គំមេតាបិតាដែលមានសិលតែម្ដងឯទៀតណាជូនមេតាបិតាដែល អត់សិលជូនមេដាបិតាអត់សិល1000ដុល្លារស្មើនឹងជូនមេដាបិតាដែលមានសិលតែ10ដុល្លារទេទាំងបានប៉ុនចាណាអញ្ចឹងមេដាបិតាមានសិលហ្នឹងគឺល្អណាស់អញ្ចឹង10ទីធ្វើឲ្យ មានសេចក្តីឃ្លាវខ្លាអង្អាចកដាលសពរោះកដាលបរិស័ទយើងមានសិលយើងឃ្លាវខ្លាទាំងយើងមិនអៀនខ្មាស់អោនកសំយងចោះថាយើងធ្វើចោលឬយើងទៅប្រព្រឹត្តអនាចារអីទេគឺយើងមានសិលយើងឃ្លាវខ្លាទី13សិលជាអភិរណៈទាំងស្អាតណាអត់មានចាំបាច់តុបតែងទៅដោយគ្រឿងអលង្ការទេតែស្អាតអ្នកដទៃគេចូលចិត្តហ្នឹងអញ្ចឹងហើយទី14ណាទៀតដូចជាមេដែកអញ្ចឹងជាកំពូលស្នេហ៍ទៀតស្រូបឌូតអ្នកដតីឲ្យគោរពរាប់អាន មិនមែនស្នេហ៍ដោយលោភៈទេស្នេហ៍ជាទីធ្លាក់ចុះនៃសេចក្តីជ្រះថ្លារបស់អ្នកដតីទៅនឹងដូចជាប្រគុណម្ចាស់ដែលមានសិលអញ្ចឹងជាទីធ្លាក់ចុះនៃសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទមនុស្សទេវតាណាទៀតហើយ15សិលនឹងឯងជឿចុះទៀតបង្កបង្កើតឡើងនៅតែគុណតែម្យ៉ាងអត់មានឲ្យទោសទេទាំងក្នុងលោកនេះទាំងក្នុងលោកដតីលោកណាណាទាំងអស់សិលមានតែគុណតែម្យ៉ាងប៉ុណ្ណោះដែលឲ្យកើតឡើងដល់អ្នករសាសិល ចឹងខ្ញុំកណ្ដាលខ្ញុំបាទរៀបរាប់ពីសេចក្តីពិតក្នុងជីវិតហ្នឹងដោយលើករឿងខ្លះមកជាឧទាហរណ៍ប៉ុណ្ណឹងសំគួរដល់